នឹងលកែណាបៃសងកំរងកណ្ដាលភ្លៀងក៏ក្រហម វិនទីរុនធ្ងន់អ្វីម្លែតទេបាត់មករះស្មៃនិស័យសង្ឃឹមទាំងភ្នែករលឹមសន្សំសន្សំចាំថ្ងៃមរណៈរុនទាំង បាញ់ផាំងបាច់ទាំងថ្មដាខ្លាចអើយដាច់ខ្សែសំខាខ្លាចជាផែផងអងធូលីលាន់ព្រាងអើយតាខ្ញុំមានតង់ព្រួអ្វីទ្រង់ពេញភក្តី ប្រណីមេត្តាករណាប្រន់កូនប្រន់ប្តីប្រដល់ទៀងគ្រូសងអើអើយកអាណាថាអង្គចារូបខ្ញុំណោះរួមអ្នកណា គ្រាន់តែរូបផងក្រោមល្អងស្នេហាសុំថាសុខខាដើម្បីរក្សាបន្ទាប៉ុណ្ណងចិនអ្វីដាច់មិនឡើងគ្មានចាញ់សំដងសាងត្រូវក្លាយទៅជាខំឲ្យមនុស្សមិនមនុស្ស រាប៉ុនណាដំរំលាយរូបខ្ញុំជាខ្យល់ភ្លៀមទៅខ្ញុំបងទ្វីប្លងអើយបាត់សោកមកងសៅបើតុងឲ្យខ្ញុំរស់នៅ ត្រូវតែជួយរកចុចទឹកធោឲ្យខ្ញុំ